ក្នុងវីដេអូមួយនេះខ្ញុំនឹងលើកឧទាហរណ៍ណាពីថាការធ្វើយ៉ាងម៉េចទើបអាចឆ្លាញ់ខ្លួនឯងបានថែទាំខ្លួនឯងបានហើយនឹងផ្ដល់តម្រូវការឲ្យខ្លួនឯងបានអ្នកបងប្អូននេះអាចមើលហើយថាអូយម៉ាលីននិយាយចេះតែបានណាណាតែដល់ពេលធ្វើបានពិបាកខ្ញុំដឹង ថាពេលដែលធ្វើទៅពិបាកពួកខ្ញុំឆ្លងកាត់ដូចគ្នាហើយក៏ខ្ញុំជួយនាំផ្លូវណាអ្នកចិត្តស្និទ្ធជាមួយខ្ញុំអ្នកដែលចូលចិត្តខ្ញុំមួយចំនួនដើម្បីធ្វើដែរណាគឺពិបាកអត់ស្រួលទេខ្ញុំលើកឧទាហរណ៍មួយដ៏តូចទេ បើសិនយើងស្រឡាញ់ផ្កាយើងស្រឡាញ់ផ្កាកាកលាក្រហមអីចឹងណាហេតុអីក៏មិនទិញផ្កានឹងឲ្យខ្លួនឯងទៅហេតុអីរងចាំឲ្យអីអ្នកដែលស្រឡាញ់យើងនឹងទិញឲ្យហេតុអីយើងមិនទិញផ្កានឹងឲ្យខ្លួនឯងគឺព្រោះតែយើងអត់ជឿថា ការដែលទិញផ្កាឲ្យខ្លួនឯងហ្នឹងយើងអាចត្រេកត្រអាលបាន ស្មើទៅនឹងការត្រេកត្រអាលការរីករាយ ដែល អ្នកផ្សេងទៀតគេទិញយកមកឲ្យយើង ណាប៉ុន្តែខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាបើសិនជាអ្នកទាំងអស់គ្នាជឿថាខ្លួនឯងអាចស្រឡាញ់ខ្លួនឯងបានអ្នកទាំងអស់គ្នាអាចទិញផ្កាឲ្យខ្លួនឯងហើយត្រេកត្រអាលក្រេបជញ្ជក់នៅក្តីសុខដែល អ្នកទាំងអស់គ្នាទិញផ្កាឲ្យខ្លួនឯងនោះបានខ្ញុំលើកឧទាហរណ៍មួយទៀតដែលអាចធ្ងន់ជាងគ្រាន់តែទិញផ្កាមួយតងឬក៏មួយបាច់ឲ្យខ្លួនឯងអឺកាលពីឆ្នាំប្រហែលជា2013 អឺបាទខ្ញុំចាំបានចាក់2013គឺខ្ញុំត្រូវវះច្រមុះដោយសារតែខ្ញុំមានខ្ទុះនៅក្នុងច្រមុះអញ្ចឹងពេលដែលខ្ញុំទៅដល់ clinic ណាទៅដល់ខ្ញុំមានកបោកកអាវខ្ញុំខ្ញុំជិះម៉ូតូតែខ្លួនឯងដាក់ម៉ូតូ Nectinic ហើយខ្ញុំប្រាប់អ្នកយាមថាខ្ញុំមកវាហើយអញ្ចឹងបងឯងជួយរៀបចំម៉ូតូខ្ញុំចូលទៅទុកនៅក្នុងកន្លែងសុវត្ថិភាពផងព្រោះខ្ញុំអត់ចេញទៅវិញទេពេលល្ងាចអ្នកយាមថាអីបងឯងមកវាម៉ោងអ្នកឯងអញ្ចឹងអត់ខ្លាចទេខ្ញុំហ្នឹងមានអីត្រូវខ្លាចប៉ែតនៅហ្នឹងប៉ែតគេមានជំនាញទៀតអញ្ចឹងណាខ្ញុំចូលទៅដល់ clinic និយាយពីនិយាយគេអឺគិលាននុបថាយិកាចាអូគាត់ឃើញខ្ញុំមកម្នាក់ឯងគាត់ថា អូយក្លាហានណាអត់ខ្លាចទេអ្នកខ្លះគាត់សង្កោចចិត្តអាណិតខ្ញុំជាពិសេសអ្នកចាស់ចាស់ដែលគាត់រៀបការហើយគាត់មានជីវិតគូអញ្ចឹងគាត់ថាអូយណាមកតែម្នាក់ឯងអញ្ចឹងអាណិតណាអីចឹងណាហើយគាត់សួរយើងថាចង់មានគ្រួសារអត់មានប្តីអីជួយជូនជួយមើលមកអីហ៎ខ្ញុំគាត់ថាខ្ញុំមានមិត្តប្រុសខ្ញុំតែមិនតែគ្រាន់ថាគាត់មិនមិនបានជូនមកពេលហ្នឹងឯងតើតែល្ងាចបើទៅគាត់មកអញ្ចឹងណា អញ្ចឹងហើយគាត់ក៏ដឹងថាមិត្តប្រុសខ្ញុំជាជនបរទេសអញ្ចឹងទៅជនជាតិបារាំងពួកគាត់អូយនាំគ្នាពិចារណានៅមុខខ្ញុំហ្នឹងគាត់មិននិយាយដើមទេណាគាត់ពិចារណាថាអូណោះប្តីបរទេសគេអត់ខ្វល់នឹងយើងទេណោះគេគេឲ្យយើងមកខ្លួនឯងអញ្ចឹងណោះអ្នកខ្លះគាត់ថាអូយបងឯងមនុស្សស្រី ខ្លាំងមែនណោះមកខ្ញុំទៅសុំតសាហើយនេះមិនមែនខ្ញុំដោយសារខ្ញុំមានប្តីបរទេសគេមិនខ្វល់ពីខ្ញុំទេហើយក៏មិនមែនដោយសារខ្ញុំជាមនុស្សស្រីខ្លាំងដែល ធ្វើអីបានតែម្នាក់ឯងខ្លួនឯងរហូតដែរចាហើយក៏មិនមែនមកពីខ្ញុំហ្នឹងគឺជាមនុស្សស្រីខ្លាហានមិនចេះខ្លាចអីដែរអូខ្ញុំខ្លាចបញ្ចូលចុងងប់មកថាគេចាក់បានដុំដោះបិទភ្នែកផងអីផងមហាខ្លាចបញ្ចូលចាប៉ុន្តែគឺខ្ញុំមានលទ្ធភាព មាន សមត្ថភាពផ្ដល់ក្តីស្រឡាញ់ផ្ដល់ក្តីថែទាំឲ្យខ្លួនឯងបានដែលខ្ញុំអត់រំពឹងថា មានអ្នកដតីទៅខ្ញុំអាចធ្វើអីមួយកើតទេ មានអ្នកផ្សេងទៀតក្រៅពីខ្លួនខ្ញុំទៅខ្ញុំអាចបោះជំហាននៅក្នុងដំណើរជីវិតរបស់ខ្ញុំបានទេតែគេអត់ដឹងទេឃើញទេអញ្ចឹងខ្ញុំព្យាយាមបកស្រាយប្រាប់គាត់ថាតាប៉ិតមិនមែនខ្ញុំស្រីខ្លាំងតាប៉ិតមិនមែនមកពីខ្ញុំមានប្តីបរទេសត្រូវធ្វើអីខ្លួនឯងមិនមែនទេមកខ្ញុំអាចស្រឡាញ់ខ្លួនឯងបានហេតុអីបានជាខ្ញុំត្រូវពឹងលើគេថែមអីទៅអីទៀតបើសេវាកម្មមានពេញស្រុកបើសិនជាខ្ញុំចង់ញ៉ាំអីខ្ញុំមានលេខម៉ូតូដប់ ណាម៉ូតូឌុបនេះចេះភាសាអង់គ្លេសទៀតចឹងខ្ញុំអាចផ្ញើ message ទៅប្រាំម៉ូតូឌុបថាអូបងអើយជួយទិញអានេះឲ្យខ្ញុំជួយទិញអានោះឲ្យខ្ញុំអីចឹងទៅបើសិនខ្ញុំគេវះច្បងនិយាយឡើងចឹងអូខេហើយខ្ញុំមកដែរខ្ញុំមាន pocket guide pocket guide តូចមួយដែលនិយាយដែលដែលនៅក្នុងមាន list អឺ restaurant មាន list ភោជនីយដ្ឋានផ្សេងផ្សេងដែលគេធ្វើគេលក់ delivery អូខេអញ្ចឹងខ្ញុំគ្រាន់តែទេទៅគេទៅប្រាប់ថាខ្ញុំចង់បានអីគឺ គេ delivery មកដល់ហើយខ្ញុំឲ្យលុយជាមួយអ្នកដែលយកមកនឹងទៅសូមជួយបញ្ចេញយោបល់ម្នាក់បន្តិចផងហើយកុំភ្លេចណា comment នៅខាងក្រោមនេះចា៎ហើយអ្វីដែលសំខាន់ជាងគេគឺខ្ញុំខ្លួនឯងខ្ញុំស្ងប់ខ្ញុំស្កប់ស្កល់ខ្ញុំអត់បានខឹងបិទប្រុសខ្ញុំថាអូយខ្ញុំត្រូវវះតំបូលណាអឺគ្មានមកណាជូនមកឬមួយក៏អីមកសោះខ្ញុំជិះម៉ូតូមកខ្លួនឯង ព្រោះវាជាចម្លើរបស់ខ្ញុំបើមិនជាខ្ញុំចង់ជិះឡានខ្ញុំហៅតាក់ស៊ីខ្ញុំជិះតាក់ស៊ីមកហើយតែខ្ញុំប្រាប់ខ្លួនឯងថាអូខេគ្រាន់តែវះចំងតែហើយមិនមែនវះគេយកអីកាត់យកអីនេះណាគឺការវះកាត់ដោយប្រើកាមេរ៉ាហ្នឹងអញ្ចឹងគឺគ្រាន់តែបើករុនចំោះរបស់យើងហើយកាមេរ៉ាគេនេះទៅប៉ែតគេធ្វើការសម្អាតនៅខាងក្នុង sinus របស់យើងតាចាអញ្ចឹងវាមិនមែនរឿងធំដុំផងណាបើសិនខ្ញុំត្រូវការជិះឡានខ្ញុំខ្លាចទៅណាក់មកមកហើយចេញទៅវិញខ្លួនឯងមិនរួចខ្ញុំជិះតាក់ស៊ីមកទៅ តែខ្ញុំគិតថាខ្ញុំមកខ្លួនឯងរួចចឹងខ្ញុំជិះម៉ូតូមកទៅចឹងអញ្ចឹងនេះខ្ញុំគ្រាន់តែចង់លើកឲ្យឃើញថា យើងមានលទ្ធភាពស្រឡាញ់ខ្លួនឯងថែទាំខ្លួនឯងតាំងពីរឿងតូចតូចរហូតដល់រឿងធំនៅពេលខ្ញុំលឿហត់នឹងការងារអត់បាន គេខ្ញុំពីមុនគឺជាអ្នកគឺជាគ្រូ បង្រៀននៅសាកលវិទ្យាល័យហើយជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យបើសិនចាប់អារម្មណ៍ថាចង់ដឹងជីវិតខ្សែជីវិតរបស់ខ្ញុំយ៉ាងម៉េចអាច comment ខ្ញុំអាចនិយាយនៅក្នុងវីដេអូផ្សេងទៀតអូខេចាអញ្ចឹងខ្ញុំលើកបន្តថា នៅពេលដែលខ្ញុំលឿនហត់នឹងការងារខ្ញុំក៏ទទួលនៅពាក្យបន្ទោសដែរពាក្យបន្ទោសហ្នឹងណាមានអារម្មណ៍ថាលួយហត់ហើយហាក់ដូចជាគ្មានកម្លាំងចិត្តនឹងធ្វើអីតទៅទៀតទេអញ្ចឹងខ្ញុំខ្ញុំក៏ធ្វើការកំណត់ថាពាក្យបន្ទោសនឹងស្អីគេចាពាក្យបន្ទោសនោះគឺថាសំមុខហ្នឹង សមមុខអត់ណាប្រាប់តាំងពីបណ្ដៅតាំងពីតូចក្រូចឆ្មាមកថាមនុស្សស្រីណាត្រូវចេះទន់ភ្លន់ណាត្រូវចេះអឺអឺបណ្ណិបណ្ណៈទៅដើម្បីឲ្យមនុស្សប្រុសអ្នកមានហ្នឹងគេចង់បានយើងធ្វើប្រពន្ធណាបើសិនយើងមានមានប្តីជាអ្នកមានវាមិនចាំបាច់ត្រកត្រកដើររលុយខ្លួនឯងអញ្ចឹងទេសំមុខឯងនិយាយមិនស្ដាប់ណាឬការបន្ទោស ចេញមកច្បាស់អញ្ចឹងតែមុននឹងចេញមកច្បាស់គឺត្រូវការពេលវេលាច្រើនដើម្បីដឹងខ្លួនឯងថាពាក្យពេចន៍នៃការបន្ទោសនោះណាមានន័យថាម៉េចការបន្ទោសមួយទៀតណាថាសំមុខអត់សំមុខឯងចង់ឈ្នះតែប្រុសខ្លួនឯងជាស្រីអត់ទទួលថាខ្លួនឯងនឹងស្រីទុនខ្សោយទេស្រីវាមិនឈ្នះប្រុសទេតែចង់ឈ្នះតែប្រុសណា តាំងពីរៀនតាំងពីធ្វើការណាបើសិនជាចេះធ្វើជាមនុស្សស្រីទុំជ្រាយទៅមិនញែកមិនញក់ទៅប្រុសវាបំរើជាប់បាត់ជើងណាស្អាតប៉ុណ្ណឹងទៀតណាវាមិនខ្វះទេប្រុសអ្នកមកគេមកបំរើសំមុខឯងឲ្យវាអញ្ចឹងទៅណាស្ដាប់លឺហើយមានអារម្មណ៍ថាគេគិតថាខ្ញុំឈួតហ្នឹងណាចាតាមពិតខ្ញុំអត់ឈួតទេ តែដោយសារតែពាក្យពេចន៍ទាំងអស់នោះវាកប់ជ្រៅពេក ណានៅក្នុងសតិសម្បញ្ញៈរបស់ខ្ញុំវាคล้ายទៅជាការគិតពិចារណារបស់ខ្ញុំខ្លួនឯងចឹងឯងពេលដែលខ្ញុំកំណត់ដឹងថាពាក្យពេចន៍របស់នោះហើយអស់នោះមានន័យថាម៉េចអីខ្ញុំកំណត់ថាចេញមកពីណាខ្ញុំសុំមិននិយាយទៅដែរថាចេញមកពីណាចឹងអញ្ចឹងនៅពេលខ្ញុំដឹងថាចេញមកពីណាខ្ញុំដឹងថាអូខេវាមិនមែនជារបស់ខ្ញុំទេណាខ្ញុំអត់ដែល deal ខ្លួនឯងថាសមមុខទេណាហើយខ្ញុំចាប់ដើមសួរខ្លួនឯងថាសមហេតុផលអត់ការទីទានហ្នឹង no វាមិនសមហេតុផលទេតាមពិត ការនឿយហត់ក្នុងការងារវាមិនមែនកើតឡើងតែចំពោះមនុស្សស្រីទេមែនទេការនឿយហត់នៅក្នុងការងារវាកើតឡើងចំពោះគ្រប់មនុស្សទាំងអស់គ្រប់ភេទណាខ្ទើយក៏ដោយស្រីក៏ដោយប្រុសក៏ដោយពេលដែលយើងធ្វើការងារច្រើនគឺយើងហត់ទេណាហើយវាអត់មានពាក់ព័ន្ធជាមួយភេទទេហើយនៅពេលដែលការតិទៀនពាក់ព័ន្ធថាចង់ឈ្នះតែប្រុសខ្ញុំមិនដែលចង់ឈ្នះប្រុសទេតែខ្ញុំចង់ធ្វើអ្វីដែលខ្ញុំជាមនុស្សស្រីធ្វើបានអញ្ចឹងសុទ្ធតែជាការទីទានដែលមិនសមហេតុផល ហើយការទីទានដែលថាបើសិនជាចេះប្រើសម្រោះណាទុនជ្រីម្នាក់ម្នាក់ដាក់គេទៅប្រុសម្រើតើខ្ញុំចង់បានអានឹងអត់ខ្ញុំអត់ចង់បានទេបើសិនជាខ្ញុំចង់បានមនុស្សប្រុសនៅក្បែរខ្លួនខ្ញុំខ្ញុំចង់បានមនុស្សប្រុសមកនៅក្បែរខ្លួនខ្ញុំដើម្បីខ្ញុំអាចថ្នម គេបានផងដែរដើម្បីខ្ញុំអាចបំពងឯគេបានផងដែរមិនមែនត្រូវតែគេនឹងអ្នកបំរើខ្ញុំចុះបាត់ជើងទេគឺបើខ្ញុំចង់បានមនុស្សប្រុសនៅក្បែរខ្លួនខ្ញុំគឺជាមនុស្សប្រុសដែលអាចផ្ដល់ក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមក មិនន័យថាចែករំលែកចែករំលែកក្តីស្រឡាញ់ដែលយើងមានហ្នឹងឲ្យគ្នាទៅវិញទៅមកណានោះទៅខ្ញុំចង់បានអូខេអញ្ចឹងមានន័យថា ការបន្ទោសនោះមិនសមហេតុផលការបន្ទោសនោះជារបស់អ្នកដតីជាការបន្ទោសមួយដែលនាំខ្ញុំឲ្យទៅឆ្ងាយពីខ្លួនឯងឲ្យខ្ញុំឈប់ធ្វើការងារដែលខ្ញុំចង់ធ្វើណាឲ្យខ្ញុំឈប់ចង់បាន ក្តីស្រឡាញ់ដែលខ្ញុំធ្លាប់ចង់បានអីចឹងជាដើមអញ្ចឹងខ្ញុំអត់ខ្វល់ពីវាជាការបន្ទោសរបស់អ្នកផ្សេងទៀតខ្ញុំបោះវាចោល ប៉ុន្តែអ្នកនរគ្នាត្រូវដឹងការបន្ទោសក៏វាកើតឡើងដែរនៅពេលដែលយើងជោគជ័យនៅពេលដែលយើងកំពុងស្ថិតនៅលើផ្លូវមួយដែលខ្ពស់ដែលអស្ចារ្យជាងអ្នកផ្សេងខ្ញុំឧទាហរណ៍មួយគឺមានអារម្មណ៍ថាខ្ញុំមិនសមនឹងមានវត្តមានទេខ្ញុំមិនសមនឹងកើតមកទេដោយសារតែខ្ញុំកើតមកទើបអ្នកដតីមិនទទួលបានអ្វីអ្វីដែលខ្ញុំទទួលបានតែខ្ញុំរកពាក្យនឹងអត់ឃើញទេពិបាករកពាក្យនឹងមែនតើអញ្ចឹងនៅពេលដែលខ្ញុំរកពាក្យនឹងឃើញណាការបន្ទោសទី1គឺថា យកបានទៀតទេយកអស់ស្អីស្អីកូននាងឯងយកបានដែរស្អីស្អីកូននាងឯងអស់ចានដែរណាកើតមកណាតាំងពីស្អាតតាំងពីឆ្លាតតាំងជាតាំងពីប្រកែគ្រប់ឱកាសគ្រប់បែបយ៉ាងយកអស់ហើយគ្មានអាណាយកបានទេណាអាហារូបករណ៍ស្អីស្អីអូឲ្យតែចង់បានយកបានអស់ហើយយកទៀតយកអស់ណាមិនបាច់ទុកអាណាធ្ងន់ធ្ងន់ណាស់សម្រាប់ខ្ញុំ ពេលឮពាក្យហ្នឹងហើយយើងសួរខ្លួនថាហេតុអីខ្ញុំអាចបន្ទោសខ្លួនឯងអញ្ចឹងកើតអូខេអញ្ចឹងការបន្ទោសហ្នឹងចេញមកពីណាខ្ញុំសូមអត់និយាយទេតែចេញមកពីណាចេញមកពីចិចចិចចិចចិចអូខេអញ្ចឹងគាត់រងគ្រោះដោយសារតែការរើសអើងនៅក្នុងសង្គមហើយនឹងដោយសារតែការស្រឡាញ់មិនស្មើគ្នាអូខេអញ្ចឹងនៅពេលដែលខ្ញុំពិចារណាតើសមហេតុផលដែរឬអត់ដែលខ្ញុំជាអ្នកទៅដណ្ដើមគេ អត់សមហេតុផលទេខ្ញុំអត់ដែលទៅដណ្ដើមអ្នកណាទេខ្ញុំត្រូវបាន គ្រូសិល្បៈរបស់ខ្ញុំយកទៅដាក់ឲ្យរំជួមុខដោយសារតែខ្ញុំរំស្អាតដោយសារតែការញញឹមរបស់ខ្ញុំភាពទន់ភ្លន់របស់ខ្ញុំធ្វើទៅហើយណាគេចង់មើលអូខេអញ្ចឹងវាពាក់ព័ន្ធនឹងខ្ញុំខ្ញុំអត់បានទៅដណ្ដើមអីពីអ្នកណាទេអាហារូបករណ៍ដែលខ្ញុំទទួលបានអ្នកផ្សេងក៏គេទៅដាក់ដែរមិនមែនដាក់តែខ្ញុំមួយទេ អញ្ចឹងការសម្រេចចិត្តគឺនៅលើគណៈកម្មការខ្ញុំបាន ការសម្រេចចិត្តគណៈកម្មការគេយល់ថាខ្ញុំគួរនឹងបានហើយអ្វីដែលជួយខ្ញុំខ្លាំងជាងគេ គឺពិចារណាថាអ្នកដែលទីទានខ្ញុំនោះតើគាត់ជាមនុស្សបែបណាតើគាត់រងគ្រោះអីខ្លះអូខេអញ្ចឹងខ្ញុំដឹងថាគាត់ខ្វះក្តីស្រឡាញ់ក្តីស្រឡាញ់នេះគាត់រំពឹងទុកថាគាត់គួរតែបានគាត់អត់អាចទទួលបានវាមិនមែនជាកំហុសរបស់ខ្ញុំអូខេព្រោះអ្នកដែលគាត់រំពឹងទុកឲ្យស្រឡាញ់គាត់នោះ មិនមែនជាខ្ញុំណាហើយគាត់ឆ្លងកាត់សម័យពលពតគាត់ឆ្លងកាត់នៅការបាត់បង់គាត់ឆ្លងកាត់នៅអឺភាពប៉ះទង្គិចធ្ងន់ធ្ងរអញ្ចឹងវាធ្វើឲ្យគាត់អត់មានលទ្ធភាពផ្ដល់ក្តីស្រឡាញ់ឲ្យខ្លួនឯងទេហើយគាត់រងចាំឲ្យអ្នកផ្សេងស្រឡាញ់គាត់ពេលដែលគាត់អត់បានគាត់អត់មានលទ្ធភាពពិចារណាថា ពិចារណារោគហេតុផលពិតប្រកបថាហេតុអីដែលគាត់អត់បានទេគាត់យល់ថាគាត់អត់បានដោយសារតែមានខ្ញុំអូខេអញ្ចឹងវាជាការតិទានរបស់គាត់ជាសមត្ថភាពរបស់គាត់ដែលមាន កម្រិតត្រឹមប៉ុណ្ណឹងក្នុងការតិទានខ្ញុំអញ្ចឹងខ្ញុំដឹងថាវាមិនមែនជារបស់ខ្ញុំបើខ្ញុំនៅតែស្ដាប់ ការតិទាននឹងតទៅទៀតគឺជាការតិទានដែលនាំខ្ញុំឲ្យកាន់តែឆ្ងាយពីខ្លួនឯងខ្ញុំយកការតិទាននោះបោះចោលឧទាហរណ៍ចុងក្រោយគឺនៅពេលដែលខ្ញុំមានសេចក្តីសុខ នៅពេលដែលខ្ញុំមានសេចក្តីសុខនៅក្នុងក្តីស្រឡាញ់ក្តីស្នេហាជាមួយនឹងដៃគូជីវិតរបស់ខ្ញុំពេលខ្ញុំមានសេចក្តីសុខចឹងណាក៏មាន ការតិទៀនចេញមកនៅក្នុងខួរក្បាលខ្ញុំដែរគឺថាអឺដោយសារតែវាកើតមកវាមានមុនស្នេហ៍តាំងពីទូចណាអឺអ្នកណាឃើញក៏បាក់ដែរអញ្ចឹងប្រុសណាដែលថាមិនបាក់លើវាបើគុំតែវាមានមុនស្នេហ៍ពីធម្មជាតិប៉ុណ្ណឹងមិនមែនប្រុសបាក់លើវាហើយសុកអីសុកម្លងម្លឹងនេះចឹង និយាយទៅគឺសាហាយមែនតើណាហើយការតិទៀនការបន្ទោសខ្លួនឯងហ្នឹងមិនថាយើងពិបាកឬក៏យើងសំណក់គឺការតិទៀនហ្នឹងវាអាចចេញមកបានគ្រប់ពេលហើយចុះវាធ្វើខ្ញុំពិបាកក្នុងការទទួលយកមែនតើជាពិសេសការតិទៀនមួយនេះ គឺជ្រៅជ្រៅខ្លាំងមែនតើជាការតិទៀនចេញពីមនុស្សដែលនៅចិត្តស្និទ្ធបំផុតជាមួយខ្ញុំដែលខ្ញុំឲ្យតម្លៃបំផុតដែលខ្ញុំស្រឡាញ់បំផុតហើយតែប៉ិតគាត់មិនប្រើពាក្យជាការតិទៀនទេ គាត់ប្រើពាក្យជាអឺការលើកយើងលើកថាកើតមកនេះមានមន្តស្នេហ៍ពីធម្មជាតិវាមានបជ្រុយមានចេះមានចេះត្រូវចេះប្រើអាហ្នឹងដើម្បីឲ្យប្រុសងាប់ជាមួយនឹងមន្តស្នេហ៍របស់យើងអូខេតែសម្រាប់ខ្ញុំវាคล้ายទៅជាការទីទានវាคล้ายទៅជាការមើលឃើញថាខ្ញុំគ្មានសមត្ថភាពរស់ខ្លួនឯងខ្ញុំត្រូវប្រើមន្តស្នេហ៍នេះដើម្បីឲ្យគេចិញ្ចឹមខ្ញុំអញ្ចឹងនៅ ពេលដែលខ្ញុំសំណុកសុខសบาย ជាមួយនឹងដៃគូជីវិតរបស់ខ្ញុំខ្ញុំមានអារម្មណ៍ថាតាមពិតទៅបើខ្ញុំដែលគ្មានមុនស្នេហ៍ធម្មជាតិប្រហែលជាគេមិនស្រឡាញ់គេស្រឡាញ់ខ្ញុំដោយសារតែខ្ញុំមានមុនស្នេហ៍ធម្មជាតិហ្នឹងឈួតហ្នឹងមែនចាអញ្ចឹងទៅពេលដែលខ្ញុំគិតពិចារណាឡើងពេលខ្ញុំថាតើវាពិតអត់ដែលវាមានមុនស្នេហ៍ធម្មជាតិអីអស់ហ្នឹងយើងគិតឡើងវិញគឺវាអត់ពិតណា វាគ្មានមនុស្សណាដែលកើតមកមានមុនស្នេហ៍មកពីធម្មជាតិទេប៉ុន្តែអ្វីដែលធ្វើឲ្យពួកខ្ញុំមានសេចក្តីសុខជាមួយគ្នាគឺដោយសារតែពួកខ្ញុំហ្នឹងគេហៅគេអឹមវាចូលងំតែមួយជាមួយគ្នាយើងណែឃើញសោដាក់ទៅចូលងំជាមួយជាមួយគ្នាមិនតែពួកខ្ញុំហ្នឹងគឺស៊ីចង្វាក់គ្នាគឺត្រូវគ្នាការដេកដើរឈរអង្គុយរឿងគ្រប់បែបយ៉ាងគឺយើងមានជីវិត ដែលអាចយកមកផ្គុំចូលគ្នាបានคล้ายទៅជាជីវិតតែមួយអានេះទៅជាហេតុផលពិតប្រាកដព្រោះខ្ញុំក៏ធ្លាប់អត់មានសេចក្តីសុខដែរជាមួយនឹងដៃគូជីវិតផ្សេងទៀតតែខ្ញុំទៅតែមានសេចក្តីសុខជាមួយដៃគូជីវិតរបស់ខ្ញុំបច្ចុប្បន្នអញ្ចឹងវាសមហេតុផលទេដែលការបន្ទោសនឹងថាមកពីខ្ញុំមានមុនស្នេហ៍ធម្មជាតិទៅប្រោះបាក់លើខ្ញុំអត់ពិតអូខេចឹងពេលខ្ញុំដឹងថាវាមិនពិតវាមិនសមហេតុផលហើយគឺខ្ញុំមានលទ្ធភាពយកវាចេញទៅក្រៅខ្ញុំដែរ ទុកវាគឺជាការតិទៀនរបស់មនុស្សសំខាន់ម្នាក់ដែលធ្លាប់មានវត្តមាននៅក្នុងជីវិតរបស់ខ្ញុំប៉ុន្តែវាមិនមែនជារបស់ខ្ញុំទេហើយខ្ញុំអាចប្រាប់ខ្លួនឯងថាខ្ញុំអាចក្រេបចញ្ជក់នៅក្តីសុខនិងសុភមង្គលដែលខ្ញុំទទួលបាននេះបាន ព្រោះតែខ្ញុំគឺជាខ្ញុំចាអញ្ចឹងសូមយោបល់មក ម្នាក់មួយម្នាក់មួយមកបើសិនជាគិតថាធ្វើកើតគិតថាធ្វើមិនកើតធ្លាប់ធ្វើហើយឬនៅអីចឹងនេះសូមយោបល់នៅក្នុង comment ខាងក្រោមនេះមកថាតើអឺ ពួកយើងអាចធ្វើការអត់ឬមួយក៏យើងត្រូវការអីខ្លះដែលអាចធ្វើទៅមុខទៀតកើតយកមកនេះទទួលយកបានឬក៏អត់កុំភ្លេចណាខមមិននៅខាងក្រោម